ដូចគូស្នេហ៍វ័យក្មេងអញ្ចឹងស្វាមីដេញម៉ូនីកាពូកែប្រាប់ពាក្យសម្ដីផ្អែមល្ហែមឲ្យប្រពន្ធណាស់រំភើបចិត្តពេកម៉ូនីកាតបសារវិញបែបនេះថាពិតណាស់អតីតតារាសម្ដែងស្រី ធ្លាប់ទទួលបាន ការគាំទ្រភ្លុកទឹកភ្លុកដីពីសំណាក់ទស្សនិកជនដេញម៉ូនីកាបានឃ្លាតឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដី ប្រទេសអូស្ត្រាលីអស់រយៈពេលជាង10ឆ្នាំមកហើយពលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោកប៊ុនថែលដែល ជាស្វាមីកាលពីអំឡុងចុងខែកុម្ភៈឆ្នាំ2010មកម្លេះទោះបីជាកំពុងរស់នៅស្រុកគេតែជាញឹកញាប់តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញទុំទាវរូបនេះ តែងតែបង្ហាញពីសកម្មភាព ស្ដែងពីជីវិតឯកជនរបស់នាង តាមរយៈកេណនី Facebook ជាហោហែមិនដែលដាច់នោះឡើយមិនធ្វើឲ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាង តែងតែព្យាយាមបង្ហោះរូបថតស្វីតស្វីតជាមួយពាក្យសម្ដីផ្អែមល្ហែមរ៉ូមែនទិកបង្ហាញពីក្តីស្រឡាញ់រវាងនាង និងស្វាមីបញ្ជាក់ថារយៈពេលជាង10ឆ្នាំមកនេះប្តីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយ គ្នាប្រកបដោយក្តីសុខបំផុត។ ខណៈរៀបការคล้ายជាប្តីប្រពន្ធនឹងគ្នាជាង10ឆ្នាំមកនេះថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី2នាក់ថែមទៀតនោះមើលទៅជីវិតគ្រួសាររបស់ដេញម៉ូនីកាមិនដែលបាត់បង់ភាពផ្អែមល្ហែមសោះបែរជាកាន់តែស្រឡាញ់យកចិត្តថ្លើមគ្នាដោយគូស្នេហ៍ក្មេងៗតួយ៉ាងកាលពីថ្ងៃទី19ខែឧសភា ឆ្នាំ2022ទើបតែកន្លងផុតទៅថ្មីថ្មីនេះ គេបានឃើញស្វាមីដេញម៉ូនីកាបានបង្ហោះសារនៅលើគណនី Facebook ប្រកបដោយភាពផ្អែមល្ហែម ដាក់ប្រពន្ធបែបនេះថាទោះបីកលតិស័កនិងគ្រាដ៏លំបាកយ៉ាងណាក៏អូននៅជាមួយបងជានិច្ចនិងតែងតែផ្ដល់កម្លាំងចិត្តឲ្យបងរហូតអរគុណប្រពន្ធសម្លាញ់ Love you forever ក្រោយពីឃើញសារដ៏ផ្អែមល្ហែមរបស់ស្វាមីខ្លួនបែបនេះហើយស្រាប់តែដាញ់ម៉ូនីកា តបវិញទាំងចិត្តរំភើបយ៉ាងដូចនេះថារកពីអីនិយាយមិនចេញទេពិតជាមានអារម្មណ៍ថារំភើបនិងញញឹមមិនដឹងខ្លួនមែន អូនអរគុណបងដូចគ្នា ប្តីសម្លាញ់ចាស់សូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ